នោះអត់ទុកយូរទីបំផុតស្វាមីគុំច័ន្ទស្រីមុំចេញមុខនិយាយរឿង បងស្រីម្នាក់ដៀលខ្លួនថាដាច់ដាបម្លេះសូមរំលឹកឡើងវិញបន្តិចផងដែលថាអ្នកនាងគង់ច័ន្ទស្រីមុំគឺជាតារាសម្ដែងនិងជាពិធីករនីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជាយើងហើយតារារូបនេះនៅតែស្ថិតក្នុងអារម្មណ៍អ្នកគាំទ្រដដែលមកទល់ពេលនេះ។ ពិសេសស្រីមុំនៅតែរក្សាបានសម្រស់រូបរាងនិងមុខមាត់ស្រស់ស្អាតដដែលបើទោះជាមានកូនស្រីរួចម្នាក់ទៅហើយក៏ដោយ បច្ចុប្បន្នតារាស្រីរូបនេះកំពុងសាងក្តីសុខនិងសុភមង្គលក្នុង គ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយស្វាមី និងម៉ូម៉ូកូនស្រីសំណប់ចិត្តព្រមទាំងនាំទៅលំហែកាយតាមទីចិត្តទីឆ្ងាយមិនដែលដាច់ឡើយមើលទៅពិតជាពោពេញដោយក្តីសុខនិងកក់ក្តៅខ្លាំងណាស់ ចំណែកនៅម្សិលមិញនេះនៅថ្ងៃទី5ខែមិថុនាឆ្នាំ2022អ្នកនាងគង់ច័ន្ទស្រីមុំទុកចិត្តលែងជាប់ហើយក៏បានប្រមានទៅបងស្រីម្នាក់កប់កប់មាត់ដោយសារតែមើងងាយប្តីរបស់ខ្លួនដោយបោះពាក្យប៉ុន្មានម៉ាត់ថាដាច់ដាបម្លេះខណៈកំពុងតែឡាយស្វាមីរបស់គង់ច័ន្ទស្រីមុំលោកសីហាបានប្រាប់ពីដំណើររឿងដំបងថាឈរនៅខាងក្រៅថតរូបស្រាប់តែម៉ូម៉ូដើរចេញពីតូបមកប្រាប់ថា ប៉ាប៉ាអូនអត់ស្រួលខ្លួន ហើយស្ទាបកូនទៅគឺក្តៅខ្លួនហើយគាត់ក៏ស្រងល់ស្រងល់អញ្ចឹងទៅខ្ញុំឈរនៅមុខប៊ូតដល់អញ្ចឹងទៅកូនអត់ស្រួលខ្លួនក៏ចាប់បីមកអង្គុយអញ្ចឹងបីកូននៅលើ អញ្ចឹងហើយចាំមុំត្រឡប់មកវិញ ដោយសារ តែពេលហ្នឹងគាត់ជាប់ធាត់ជាមួយគេហើយយើងទៅប៊ូតហ្នឹងដើម្បីតាំងពីពណ៌របស់យើង យើងទៅសូផងលោកបន្តថា ហើយស្រាប់តែបងស្រីនឹងអាយុច្រើនហើយគាត់ដើរមកថាអេម៉ូម៉ូតើប៉ាប៉ាម៉ូម៉ូនតើយីអីក៏ដាច់ដាបម្លេះមក អង្គុយនៅនឹងហើយខ្ញុំក៏ភាំងដែរធម្មតាពាក្យថាដាច់ដាបមានន័យថា វាពិបាកទទួលយកហើយ ដល់ពេលគាត់និយាយអញ្ចឹងទៅខ្ញុំក៏មិនដឹងតបជាមួយគាត់យ៉ាងម៉េចខ្ញុំក៏ញញឹមដាក់គាត់ក៏អត់មកទៅដល់ពេលហើយគាត់ថានិយាយលេងជាមួយម៉ូម៉ូហើយម៉ូម៉ូស្មឿក សំងំដេកហើយគាត់ថាអេមិនក៏រឹកម្លេះខំគាំទ្រទាំងម៉ែទាំងកូនតិចថតរូបទៅដូចអ៊ីអ៊ីមួយនោះខ្ញុំក៏អត់មាត់ទៅក៏ញញឹមដាក់គាត់ទៅខ្ញុំពាក់ម៉ាស់ម៉ូម៉ូក៏ពាក់ម៉ាស់រួចហើយអ្វីដែលគាត់និយាយតទៅទៀតគឺថា មិនអត់និយាយជាមួយអ៊ីអ៊ីអញ្ចឹងហើយខ្ញុំក៏តបទៅថាគាត់អត់ស្រួលខ្លួនបងគាត់ស្រងល់ក្តៅខ្លួនហើយគាត់ក៏និយាយថា យីម៉ែឯងចង់បានលុយម្លេះហា ឯងឈឺអញ្ចឹងហើយយកឯងមកតាំងពិព័រណ៍ទៀតចង់បានលុយម្លេះនៅពេលដែលគាត់ប្រើភាសានឹងជាមួយខ្ញុំខ្ញុំអស់អីនិយាយជាមួយគាត់ឲ្យខ្ញុំទៅឆ្លោះជាមួយគាត់ភ្លាមភ្លាមមិនហើយអ្វីដែលថ្ងៃនេះស្រីមុំយកមកឡាយនឹងខ្ញុំប្រាប់ថាមិនបាច់ឡាយទេ ប៉ុន្តែគាត់ទ្រាំអត់បាន ដោយសារតែជីតាមឡានវិញនឹងមិត្តភ័ក្ដិគាត់ប្រាប់ថាគេនិយាយអញ្ចឹងមកកាន់ខ្ញុំចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ